នេះបងប្អូនឥឡូវហ្នឹងមិនចាំបាក់ចុះទេឥឡូវយើងបិទទៅលើទៀតទៅដូចធ្លាក់ទឹកបាក់ឈើណោធ្លាក់ទឹកមួយហើយបងប្អូនឬអ្នករាវខ្យងធ្លាក់ទឹកមួយហើយបាយថាម៉េចខ្ញុំដឹងទៀតមើលអ្នកតលេអត់ចេះខ្លាច់លងទឹកទេអ្នកតលេខ្ញុំខ្ញុំអ្នកតលេដែរខ្ញុំអត់ចេះហាត់ទឹកហ្នឹងណាណាធំនឹងតលេហ្នឹងអាហ្នឹងខៅខ្យងឯណោអាហ្នឹងអត់ដឹងអាហ្នឹងខ្ញុំសុំខៃមកចែកខ្ញុំមួយខ្ញុំមួយខ្លាច់គេធ្វើថ្មី ងាប់ហើយបោះមិញទុកហ្នឹងទៅនិយាយអាលើនេះខ្ញុំឲ្យគាត់ទៅចាប់អាខ្យងធំជាងគេបំផុតមួយអានេះធំជាងគេណាបងប្អូនបាទអូយអានេះខ្យងគឺស្អីហ្នឹងខ្យងហ្នឹងខ្យងមិនបានវាមានពីរជាប់គ្នាយ៉ាងស្អីហ្នឹងអាហ្នឹងគូវាដូចអោបគ្នាអោបគ្នាអូខ្យងគេអោបគ្នាទៀត ខ្យងទាំងអស់គ្នាអីរាវខ្យងមិនខ្ញុំអត់រាវទេខ្ញុំ កាន់កាមេរ៉ាឥឡូវខ្ញុំមក review គាត់រាវខ្យងម្ដងផ្សិលមិញខ្ញុំ review គាត់អីគេអឺដោះត្រីជាប់មកឥឡូវអត់មានមកផងបានត្រីទេនេះត្រីចាប់តែមិញប៉ុន្តែខ្ញុំយកកាមេរ៉ាមកអត់ទាន់ឥឡូវឲ្យគាត់ដល់រយចាប់ទៀតឥឡូវនៅខ្យងនៅណាមានមកនៅណាមានខ្យងនេះ10 10នេះណាមិនឃើញមានហងអាមើលបារោមើលទៅមើលអានេះពងអីគេនេះអានេះពងអីគេ នេះពងអីឡើងពងពងខ្យងនេះខ្យងនេះណានេះនេះឃើញមានខ្យងយោយមានមិនខ្យងអូនេះខ្យងនេះណាណាខ្យងមួយហ្នឹងមួយណានោះមួយទៀតហ្នឹងហ្នឹងនេះខ្យងអីគេនេះខ្យងអីខ្យងវៀតណាមខ្យងណាខ្យងថៃនេះខ្យងថៃនេះខ្យងវៀតណាមអឺអត់ទេខ្ញុំស្គាល់ទេនោះទី3ហ្នឹងណា នៅម៉ែដើរទៅខ្ញុំដើរទៅមិនដល់មើលមិនឃើញផងអយុយសិតតែបលាណាដើរផ្លូវកាត់ងាប់ហើយចប់ហើយបងប្អូនគាត់នាំខ្ញុំមករាវខ្យងឥឡូវដឹងខ្យងរាវខ្ញុំវិញនេះសិតតែបលានេះសិតខ្យងណាគេទៅនេះមករាវខ្យងមួយខ្ញុំនេះបងអាខ្យងហ្នឹងគេយកខកកើតយកខកកើតតែបងបែងដាក់វាអញ្ចឹងតែវាជេរយើងនេះមិនវាអត់វាអត់មានមាត់ទេនេះមានមាត់តើគេជេរដែរ មកវិញបាយដើរស្រួលយកធានលងលងទឹកខ្ញុំមិនចេះហែលទឹកទេទឹកប្រទេសលងទឹកចោហ្នឹងអូនេះចោយកទៅអីចោងៅហ្នឹងហើយមានយកធ្វើអីកើតបើឯងដឹងថាខ្យងធ្វើអីឆ្ងាញ់ជាងគេឆាក្តៅឆាក្តៅហើយធ្វើម៉េចបានឆាក្តៅកើតឆាក្តៅវាហ៎ឆាក្តៅវាធ្វើម៉េចឆ្កាក្បាលវាឆ្កាក្បាលយកតែស្ទះវានោះយកតែក្បាលវាអូអាមិនយកស្ទះឆាទៅអីគួរថាចោល តើអាត្រីនេះងាប់អស់ហើយមែនងាប់អស់ហើយមិនបានងាប់មកវាងាប់ងាប់កាមេរ៉ាខ្ញុំចាប់អត់ច្បាស់សោះព្រើចាប់បត្រីក្ភ្លៀងអត់ច្បាស់នោះ3 4ទៀតណានោះហ่ะចាប់កាមេរ៉ាច្បាស់អ្នកកាន់កាមេរ៉ានៅស្ទើរនៅឡើយចាប់ទៅច្បាស់អ្នកបងប្អូនឥឡូវហ្នឹងមិនចាំបាក់ចុះទេ ឥឡូវយើងបិទទៅលើទៀតទៅដូចធ្លាក់ទឹកបាក់ឈើណោធ្លាក់ទឹកមួយហើយបងប្អូនរីអ្នករាវខ្យងធ្លាក់ទឹកមួយហើយមានអារម្មណ៍មិនដែរប្រូស្រួលខ្លួនហ៎មានអារម្មណ៍ថាយោមានអារម្មណ៍ថាមិនយោហ្នឹងមានអារម្មណ៍ថាយោហ្នឹងហើយនេះសាក់នេះសាក់រុកអីប្រូណាសាក់រុកអីឆ្លើងទៀមក្តាមអង្គុយឆ្លើងទៀមក្តាមជួយសាក់ចម្លែកឆ្លើងទៀមក្តាមឥឡូវខ្ញុំអេដមីនចាប់ខ្យងបកគូព្រោះប្រូទាំងអស់គ្នាខ្យងខ្ញុំឃើញអាណាធំធំខ្ញុំចាប់ហើយ អ្នកណាចូលចិត្តហូបខ្យងអាចកំងតាមខ្ញុំបានណាចង់បាន1គីឡូខ្ញុំដើររើសឲ្យរើសតែខ្ញុំរើសតែ3ខែបានណាអាយ៉ាលិចបាត់ដាក់កធុនចង់មើលញីឆ្មោះមើលមិនណាញីសក់វែងនេះអ្នកនរគ្នាខ្ញុំឃើញត្រីមួយខ្ញុំស៊ូមត្រីឲ្យអ្នកនរគ្នាមើលប៉ុន្តែកាមេរ៉ាខ្ញុំចាប់អត់ដល់ទេនេះក៏ដូចអើនេះកូនត្រីរ៉ស់វាមកសួរខ្ញុំនោះទៅត្រីរ៉ស់ អំរាញខ្ញុំស៊ូមមកដល់ទេបងប្អូនអើយអំរាញខ្ញុំស៊ូមបានតែខ្យងនេះស៊ូមត្រីអត់ដល់ទេព្រោះធ្វើអីនោះប្រូធ្វើអីខ្យងបងឈ្មោះអីបងឈ្មោះពីលឈ្មោះពីលអត់ឈ្មោះអីឈ្មោះឈ្មោះអីគេឈ្មោះពីលពីលមិនលបោលបោបាយចេះរៀបខ្យងយូរហ៎ចេះរៀបតាំងពីនៅកន្លោះតាំងពីនៅកន្លោះបាទហុយបាយស្លៀកខោលីអូអត់ហ្នឹង អត់ពាកផងមិនតិចខ្យងគៀបពងជិបទៅជាដាច់ពងអស់ខ្ញុំអត់ដឹងទេបងយត់លងណាបងទៅរាវខ្យងណាទៀតបងបងខោមុខម្ដងដៅខាងនេះមើលរាវណាទៀតមុខម្ដងហ៎មករាវខោមុខម្ដងខោមុខម្ដងចិត្តអស់នៅបងចិត្តអស់នៅចិត្តហើយណាអស់ហើយចង់មកកោនឹងអស់ណា ទុយស្អីគេនោះបានត្រីរ៉ោះបងមានអារម្មណ៍មិនដែរបងរៀបចំទាំងព្រឹកចឹងមានអារម្មណ៍ថាល្ងាល្ងាបើបែកចុះបេះត្រីអត់បេះត្រីចុះចាប់ត្រីទាំងពីព្រឹកឥឡូវបែកចាប់ត្រីទៀតនេះបែកចាប់បានទេចាប់ទៅវាបានចាប់ហ្នឹងមិនដាក់ម៉ងទេចាប់ នោះឯងទៅបានបន្តិចណានេះបងប្អូន មើលខ្យងវាចង់ផឹកស្រាឥឡូវនេះវាតោងដបស្រានេះលើជាប់ឲ្យញ៉ៃញ៉ៃហ្នឹងទៀតខ្ញុំយកវាទៅឲ្យផឹកស្រានៅក្នុងពេទ្រោម្ដងមកផ្លែតមកកកោខ្យងណាក់ផ្លុកនេះមើលមុខអ្នករាវយកនឹងតិចមុខអ្នករាវស្រិចទឹកហើយយល់ណាបងស្រិចស្រិចស្រិចទឹកមានពពុះហ៎នេះយ៉ាងនេះបានមួយទៀតនេះមកគូទៀតនេះ ហ្នឹងហើយបងប្អូនស្គាល់ខ្យងហ្នឹងខ្យងអាហ្នឹងហៅខ្យងមិនខ្ចៅទេទីកន្លងថាខ្ចៅបាយថាម៉េចញឹមដល់ទៀតមើលអ្នកតលេអត់ចេះខ្លាច់លងទឹកទេអ្នកតលេខ្ញុំខ្ញុំអ្នកតលេដែរខ្ញុំអត់ចេះហាត់ទឹកហ្នឹងណាណាធំនឹងតលេហ្នឹងអាហ្នឹងហៅខ្យងឯណោះអាណាដឹងហ្នឹងខ្ញុំចង់ថៃមកចៃញឹមមួយមើលញឹមមួយមើលខ្លាច់គេឃើញថ្មិញងាប់ហើយ ដោះថ្មិញទុកសិនទៅទ្រុញធ្លាក់ទឹកឡើយមើលមុខអ្នករាវខ្យងអ្នកសិតអ្នកឃ្លានខ្យងនេះបងប្អូនថាសម័យកូវីដដាច់បាយឥឡូវមិនដាច់បាយដាច់ម្ហូបមានតែក្តាមអឺបន្តគុកហើយមកបានហើយបងប្អូនទាំងអស់គ្នាអ៊ុយធំណាស់អត់មានវីដេអូអីមើលទេមើលទេមានតែប៉ុណ្ណឹងបាទឥឡូវវីដេអូយើងចប់ប៉ុណ្ណឹងហើយបងប្អូនទាំងអស់គ្នាអើយទៀតមើលមុខអ្នករាវខ្យងនេះខ្យងរៀបបានតែប៉ុណ្ណេះឯងបើចូលចិត្តជួយ subscribe comment លើវីដេអូកំពុង review មួយផងបើតែកុំភ្លេចអានេះអានេះគេហៅថាខ្យងចុយណាដឹងខ្ញុំមិនដឹងថាណាខ្យងមេណាខ្យងឈ្មោលទេណាតែគាត់អត់ដឹងថាបើខ្យងមេមានសក់វែងតែអត់ឃើញមានសក់នឹងណាឈ្មោលតាមមេទេ